មួយព្រឹកនឹង GDV ត្រៀមបណ្ដើគ្នាទៅកំសាន្តនៅប្រទេសអឺរ៉ុបក្រោយសម្រាលកូនដំបងបានជិត3ខែបន្ទាប់ពីសម្រាលកូនដំបងរឹងដៃរឹងជើងតារាចម្រៀងទេបុព្រឹកនិងគូស្នេហ៍លោក GDV ត្រៀមដឹកដៃគ្នាទៅប្រទេសបារាំងជាលក្ខណៈឯកជនប៉ុន្តែយ៉ាងណាពួកគេមិនមានគម្រោងយកកូនតូចទៅជាមួយឡើយ។ ពេលនេះជីវិតគូរបស់តារាចម្រៀងតេបូព្រឹកនិងជីឌីវីតកាន់តែផ្អែមល្ហែមនិងមានក្តីសុខជាងមុនក្រោយអ្នកទាំងពីរបានទទួលចំណងដៃកូនប្រុសមួយដែលមានវ័យជិត3ខែហើយអ្វីដែលកត់សម្គាល់ក្រោយមានសុខភាពល្អប្រសើរហើយសម្រស់ស្អាតដូចដើមវិញនោះតេបូព្រឹកនិងជីឌីវីតមានដំណងចេញទៅប្រទេសបារាំងនៅពាក់កណ្ដាលខែឧសភានេះដែលតាមគម្រោងពួកគេចេញទៅ គឺរយៈពេល2សប្តាហ៍តែប៉ុណ្ណោះក្នុងនោះពួកគាត់មិនបាន យកអូនតូច Albert ទៅជាមួយទេ ហើយបើតាមដឹងអ្នកទាំងពីរទៅដើរកំសាន្តជាធម្មតាឬអាចនិយាយថាដើម្បីរឹតបន្តឹងចំណងស្នេហ៍ឲ្យកាន់តែស្អិតរមួតថែមមួយកម្រិតទៀតមិនមាន អ្វីចម្លែកទេដោយដែលដឹងស្រាប់ហើយថាកន្លងមកទេបុព្រឹកនិងជីឌីវិនតែងតែបណ្ដើគ្នាទៅកំសាន្តនៅប្រទេសជាច្រើនព្រោះមិនត្រឹមតែ បង្កើនចំណងអនុស្សាវរីយ៍គូស្នេហ៍ប៉ុណ្ណោះទេថែមទាំងទៅទិញសម្ភារៈម៉ាកល្បីៗប្រែមប្រែនៅទីនោះព្រោះថាអ្នកទាំងពីរ និងត្រៀមបង្ហាញសកម្មភាពថ្មីៗនៅក្នុងសិល្បៈជាពិសេសទេបុព្រឹកដែលត្រៀមនឹងស្រង់ដើមវិញក្រោយអខានបង្ហាញវត្តមាននៅតាមកម្មវិធីធំៗអស់រយៈពេលជាច្រើនខែក្នុងពេលពពួររហូតមកដល់ពេលនេះទេបុព្រឹកនិងគូស្នេហ៍លោកជីឌីវីតនៅមិនទាន់បញ្ជាក់ថាពួកគេនឹងមានគម្រោងរៀបការនៅពេលណានោះទេខណៈថ្មីថ្មីអ្នកម្ដាយថ្មីថ្មងរូបនេះបាន ប្រាប់ថានឹងមានគម្រោងធ្វើពិធីមួយតែមិនបានបញ្ជាក់អំពីពិធីអ្វីច្បាស់លាស់ឡើយ។ ទើបសម្រាលកូនដំបងខ្ចីខែក្តីតែទេបុព្រឹកចាប់ផ្ដើមបង្ហាញសកម្មភាពសិល្បៈបណ្ដើបណ្ដើវិញហើយសន្ទុះនៃការគ្រប់គ្រងក៏មិនប្រែប្រួលពីមុនប៉ុន្មានដែរ